លោកដើរបិណ្ឌបាតហ្នឹងញោមលោកដើរប្រោះញោតញោមទេណាគេហៅថាប៉ុនដេកប៉ុនដើរប៉ុនក្បែរចណ្ដើប៉ុនលើផ្ទះណាញោមប៉ុនដើរហ្នឹងប៉ុនប៉ុនប៉ុនក្បែរចណ្ដើប៉ុនអីគេលោកដើរបិណ្ឌបាតប៉ុន្តែញោមមិនបាច់មកវត្តទេមិនបាច់អស់សហុយម៉ូតូទេមិនបាច់ឲ្យចៅដប់មកវត្តទេ មានបាយតាមអាចារ្យដាក់បាតលោកនេះប៉ុននៅក្បែរចណ្ដើនឹងញោមបានប៉ុនច្រើនណាស់ទៅប្រោះឲ្យញោមកើតប៉ុន ណាដល់ពេលប៉ុនដើរប៉ុនអីគេញោមនឹងដើរទៅដើរធ្វើប៉ុនដូចញោមនៅស្រុកឯណាប៉ុន្តែមកបើហើយប៉ុនដេកប៉ុនអីគេនេះមកដេកមកសម្រានណាសម្រាននេះបើញោមម្ចាស់កឋិនខ្លះសម្រាននៅនឹងញោមខ្លះគាត់អត់សម្រានទេគាត់មានឡានគាត់ជិះទៅផ្ទះហើយគាត់គាត់មកវិញអាហ្នឹងប៉ុនដើរទៀតញោមឃើញទេណាមកហើយទៅវិញមកហើយទៅវិញ គ្រាន់តែធ្វើដំណើរពីផ្ទះមកក៏បានប៉ុនដែរសบายចិត្តទេញោមមកជិះឡានមកមួយឡានមួយឡានមកតាមផ្លូវរហូតសบายចិត្តមួយចង្ហៀនមួយ ចង្ហៀនមួយកង់ឡានមួយកង់ឡានហ្នឹងប៉ុនមកអណន់ញោមជឿចឹងហ៎ញាតិញោមហែកឋិនមកពីផ្ទះមកហ្នឹងមួយអណន់មួយអណន់នេះមួយចង្ហៀនប៉ុនមកអណន់បានន័យថាប៉ុនរាប់មិនអស់ដោយព្រះអង្គទៅប្រោះមេត្តានៅឋានតៅវតឹងអញ្ចឹងណា ព្រះអង្គអត់ទៅប្រោះពមៀតដាដល់ឋានតុសិតទេមេដានៅឋានតុសិតទៅព្រះអង្គមកប្រោះធម្មឋានតែបតឹងហេតុអីព្រះអង្គចង់ឲ្យនាងសិរិមហាមេយាធ្វើដំណើរចុះពីឋានតែតុសិតមកឆ្លងកាត់ឋានមេយាមមនឹងដល់នាងសបាយចិត្តវាកើតបុណ្យញោមកើតបុណ្យទៅអបនិស័យកាន់តែចាស់ខ្លាទៅចាស់ខ្លាទៅណាញោមចឹងញោមម្ចាស់កឋិនគ្រប់រូបដែលដង្ហែកឋិនចេញពីផ្ទះមកណាញោម ធ្វើដំណើរមកមកកង់ឡានមកកង់ឡានស្មើមួយចង្ហៀនដែរយល់ទេប៉ុនមកអណន្តអូយស្អែកដង្ហែប្រតិសិនជុំវិញព្រះវិហារមកចង្ហៀនមកចង្ហៀនទៀតមកអណន្តទៀតដែរយល់មកហើយជុំវិញព្រះវិហារ3ជុំប្រហែលចង្ហៀនទៅញោមបើមិនដឹងជាប្រមាណចង្ហៀនទេគេនេះអាហ្នឹងគេហៅថាប៉ុនដើណាញោមណាទួលត្រៃដោយសេចក្តីជ្រះថ្លាញោម ទូលត្រៃជាសម្ពុតការសាវៈរបស់ព្រះដ៏មានពភាកញាតិញោមទូលសบายចិត្តទេចែកគ្នាទូលណាញោមមកឲ្យកូនចៅនឹងទូលខ្លះទៅខ្លួនឯងទូលខ្លះទៅបើហើយបើសិនតែខោអាវសម្លីបំពាក់ធម្មតាញាតិញោមហ៊ានទូលទេអត់ហ៊ានទូលទេខ្លាចវា សើអីណាញោមហ៎សំបីតែសម្ពួតខ្លួនឯងហ្នឹងក៏មិនហ៊ានទូលផងណាញោមញោមប៉ុន្តែបើសម្ពួតការសាវៈនេះ របស់ភិក្ខុសង្ឃនេះញាតិញោមទូលដោយសទ្ធាជ្រះថ្លាហើយសบายចិត្តនឹងទូលទៀតណាញោមមក ហើយតដើមគ្នាទូលទៀតណែទូលនឹងមិនមែនធម្មតាទេណាញាតិញោមបានបនច្រើនណាស់ទូលដាក់លឺសេរសានឹងបានន័យថាញោមជ្រះថ្លាស្មើជីវិតបើគ្រប់គ្រប់ជាតិទៅមាននិស័យជាមួយនឹងព្រះសម្មាសម្ពុទ្ធណាប៉ុណ្ណាញាតញោមទៅកើតទីណាក៏ដោយក៏ប្រពុតព្រះអង្គយាងទៅប្រោះដែរព្រោះអីអានិសង្ឃទូលត្រៃជីវរនេះ តោះទៅកើតជើងមេឃជើងមុំដាច់សយ៉ាលជ្រុះជ្រើងចលើងដងអូឯណាព្រះសិអាមេត្រីត្រាស់ ដឹងឡើងក្នុងលោកប្រមាលមើលអូគាត់នោះទៅកើតឆ្ងាយណាស់ប៉ុន្តែមានភ័ព្វសំណាង មាននិស័យធ្លាប់ទូលនៅស្បង់ស្បៃត្រៃជីវរនេះដែលប្រពុតព្រះអង្គទ្រង់អនុញ្ញាតនេះអញ្ចឹងព្រះអង្គឃើញឧបនិស័យនឹងណាញោមព្រះអង្គទៅប្រោះញោមណាញោមណាជ្រះថ្លាទេញោមសបាយចិត្តទេ បានទ្រួលស្បង់ស្បៃត្រៃជីវរ ក្បាយចិត្តណាស់ញោមអើយញោមឃើញទេបើទូលបត្យសិន3ជុំហ្នឹងឯងបនដើញាតញោម